ប្រិមិត្តជាទីមេត្រីអញ្ចឹងតើបានជាយាយយាយអាយុវែងនិងគ្មានមហារីកគ្រូពេទ្យជំនាញក៏ភ្ញាក់ផ្អើលខ្លាំងស្លឹកមន្លូត្រូវបានគេប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយនៅក្នុងប្រទេសឥណ្ឌាក៏ដូចជាប្រទេសខ្មែរវាត្រូវបានគេយកទៅទំពាជាមួយនឹងក្របស្លាពេញនិយមបំផុតសម្រាប់យាយយាយតើអ្នកមានចម្ងល់ដែរទេថាហេតុអ្វីបានជាចាស់ចាស់ចូលចិត្តពិសាស្លឹកមន្លូម្លេះ ស្លឹកម្លូមានផ្ទុកសារធាតុជាច្រើនដូចជាវីតាមីន C កាល់ស្យូមថៃមីននីស៊ីននិងវីតាមីនជាច្រើនហើយយោងតាមការសិក្សា បានបង្ហាញថាស្លឹកម្លូមានសារធាតុបង្ការជំងឺមហារីកនិងជំងឺជាច្រើនទៀតដែលជាមូលហេតុចាស់ចាស់ដែលពិសាស្លឹកម្លូរស់នៅ បានយូរអង្វែងខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ស្លឹកម្លូជា ថ្នាំបំបត្តិការឈឺចាប់ ដើម្បីបំបាត់ឈឺសាច់ដុំឈឺធ្មេញឈឺក្បាល ជំនួយក្នុងការរំលាយអាហារនិងប្រព័ន្ធរំលាយអាហារជួយឲ្យដង្ហើមស្រស់ព្យាបាលជំងឺផ្លូវដង្ហើម ជាថ្នាំបញ្ចុះ ទឹកនោមកិនស្លឹកម្លូ យកទឹកវាមកប្រើប្រាស់លាយជាមួយនឹង តែឬទឹកដោះគោព្យាបាលស្បែកអាឡែស៊ីកន្ទួលរមាស់ដាច់រយៈនិងក្លិនខ្លួន ដំស្លឹកម្លូលាយជាមួយនឹងរមៀត បិទលាបលើកន្លែងមានបញ្ហាឬដាំស្លឹកម្លូក្នុងទឹកទុកឲ្យត្រជាក់លាងមុខដើម្បីឲ្យស្បែកស្អាតនិងបង្ការមេរោគព្យាបាលលងងាប់ទំពា1ទៅ2សន្លឹកនៃស្លឹកម្លូបន្ទាប់ពីបាយរួញសូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់និងអស់លទ្ធភាពជាមុន មុននឹងប្រើវិធីនេះយកទៅសាកល្បង អ្នកមិនមានជំរើសផ្សេងទៀត។ ចាមិននឹកស្មានថាស្លឹកម្លូមានអត្ថប្រយោជន៍ដល់ម្លឹងនោះឡើយយើងឃើញតាយាយយាយគាត់ទំពេលលេងជាមួយនឹងស្លា មិននឹកស្មានថាវា គឺជាថ្នាំដ៏ពូកែស័ក្តិសិទ្ធអាចធ្វើឲ្យយាយយាយអាយុវែងដល់ថ្នាក់នេះប៉ុន្តែ តាមវិជ្ជបណ្ឌិត ក៏បានប្រាប់ដែរថាមុននឹងប្រើវិធីសាស្ត្រអស់នេះសូមទៅពេទ្យក៏ដូចជាពិគ្រោះជាមួយពេទ្យឲ្យអស់លទ្ធភាពសិនចាំប្រើ។